ស្រឡាញ់ពី0ដល់100ថយពី100មកត្រឹម1ភារយបងចាញ់អ្នកក្រោយអូនផ្ទេឲ្យគេអងហើយបងសល់1ភារយសល់ភាពឯកាខ្លាចចិត្តមិនហ៊ានសម្បងបាយតែធ្វើរឹកពីដល់បងផ្លែផ្លែឲ្យអចឹងដែរដេកនៅសងសងក៏ដល់ចឹង សាបងជឿសាស្នេហ៍ស្លាប់ហើយបងជឿចាប់ខ្លាំងណាស់មានមីហេតុអ្វីអូនផ្ទេស្នេហ៍បងឲ្យគេទៅស្គាល់ពីសំងៃស្នេហ៍ស្លាប់ហើយហូររកទៅបានចិនសឹមថ្ងៃ 突围。